ដូចកណ្ដៀងរៀងដងមាត់បឹងជាបុផាដូចច្រឡឹងកាកំភ្លឹងចាញ់ស្រងនួនល្អស្វាយរៀងស្វាយទៀបមកនឹងចង់ស្ទាបបែងការទាំងតសូមយកការមកបីត្រកមិនឲ្យមានស្ងួនព្រួយចិត្តឡើយ រាយកណ្ដៀងរីថ្លៃអូននាងច្រូតបងកំឡុងនៅពុំប្រសូតច្រៀងឲ្យស្មូតកំដរត្រានត្រើយសម្រាប់បងផាបងអន់ទាំងសាចង់ផ្ដល់ចំឡាយបានជុំអូនបងពិតបានស្បាយច្រូតស្រូវហើយបងចូលស្ដី សូមជ្រៀងលួងលោមអូមិត្តវត្តបន្ទាយអំស្វាយអាណិតសូមស្នាចិត្តអន្តងចិត្តស្រី យើងភុំចិត្តគ្នាសូមស្រពោកងារមេត្តាប្រណីដល់បេះដូងបងផងចងណៃកនដៀងរាយបងនៅចាំ សន់រៀងសំឡនាងស្វាយរៀងស្នេហាខប្រហុកឈ្មោះឆ្ងាញ់ពិសា ស្រង់ជីវ៉ានេះពេល ចូលឆ្នាំស្នេហ៍បានយល់ចិត្តរួមរំអរ៉ាឲ្យចិត្តដងចាំសងខំថាស្រស់មានមុំអូននឹងឡើងរួមជាមួយបង សូមជ្រាងលួងលោមពោមិត្តវត្តបន្ទាយអងស្វាយអាណិត សូមស្នើចិត្តអន់តងចិត្តស្រី យើងពុំចិត្តគ្នាសូមស្របងងារមេត្តាប្រណីកលបេះដូងបងផងចងណៃកនរៀងរាយបងនៅចាំ ទាន់ដៀងសំឡនាងស្វាយរៀងស្នេហាខប្រហុកមួយឆ្ងាញ់ពិសា ស្រង់ជីវ៉ានេះពេលចូលឆ្នាំស្នេហ៍បានយល់ចិត្តរួមរំអរ៉ាឲ្យចិត្តដងចាំស្រងខំថាស្រស់មានមុំ